តោះបងប្អូនថ្ងៃនេះយើងចេញមកលេងទៀតហើយសួស្តីទាំងអស់គ្នាឥឡូវថ្ងៃរះហើយនៅអាងតពាំងថ្មបងប្អូនជីមកមិនដែលបើកអាស្មាច់ឥឡូវជួលអាស្មាច់គេជីមកបើកឯកោវិញតែមិនដឹងប្រយបក់តៃវត្តបើកក្លឹងអាងលេងឡើងដងឡើងដងនេះត្រៀមមកហើយហើយនេះបងប្អូននេះត្រៀមដឹងបានអំបិលនឹងបានស្អីទេ ចេះត្រៀមធ្លាក់ខ្យល់ទៀតសំខាន់ត្រៀមធ្លាក់ខ្យល់បន្តិចហើយហ្នឹងហើយបងប្អូនចាំមើលមានតែតាមដានណាបើថាបានឬមិនបានមិនចាំដានតាមដាន អ្នកអស់គ្នាបងប្អូនឥឡូវកំពុងតឡាំងដងសិនអូខេខេបងប្អូនចូលមួយហើយដោយអាប្រាំងថ្មទៅបាជានេះដែរចូលចង់60ខ្សែដែរលំមុំវាខំខ្ញុំខ្ជិលថតអាចព្រឹកវិញវាចង់ខំត្រីហ្នឹងនេះបងបាជា កន្លះគីឡូកន្លះគីឡូជាងត្រីនេះប្រហែលចូល6 6ខាំឃើញវាហើបមិញគប់មើលទៅឃើញមិនតែវាចូល7ទេមើលទៅអាចលបាក់7ត្រីនេះតែមើលសកាវាស្ដុកយ៉ាងទៅហើយចូលមួយបានត្រីអាំងហ្នឹងបងប្អូនអើយគប់លួងលួងណាងាយចេញលួងលួងងាយខាំតែឃើញហើបប៉ុន្តែមិនងាយខាំទៅវាសវោចំណៃមើលមានស្គមមកហើយតែឡើងថត់ ប៉ែខ្លាញយកនេះផ្លែមកគុំផ្លែសមុទ្របានគេលេសមុទ្រនោះបងប្អូនអឺខាងនោះហោមើលអត់ឃើញទេទៅពេលដាក់ថតចេះតែមើលអត់ឃើញក៏រៀងនេះឆ្ងាយដែរមើលពួកគាត់2 4 6 8មកស្មឹកដាក់ទូចពេកប្រហែលជា8 8នាក់បងស្មាត់គាត់ស្មាត់ប្រចាំ គេមកយកស្លាស្លាសមុទ្រផ្លែស្លាបាក់ទូជួយគេចូលទាំងអស់នេះដៀបអានេះចុចដាច់ផ្លែដៅដៀបកម្មចាំខ្សែចប់បារបងប្អូនអើយចៃទូចពេក ខូចអស់មួយបាទនេះយុវជ័យឯងមួយនេះដាវមិនមានដៀបមែនទេដៀបហ្នឹងត្រីធំហើយមើលអត់ហើបផងដៀបណាដែលត្រីប៉ុណ្ណឹងដៀបខ្ញុំព្រឹងប្រវត្តិដៀបខ្ញុំដឹងតែប្រវត្តិជ័យធំគេយើងដាច់ដាច់ផ្លែនេះបងប្អូននេះដាច់ដាច់និយាយលេបចូលជ្រៅដែរហ្នឹងនិយាយទៅលេបចូលជ្រៅអូខេយើងរួចអស់មួយបាច់កង់អស់មួយ បលនេះដែរមើលតែហើយគេតោះថែមនុយចូលបងប្អូនអើយតារាដាច់ផ្លែចូលបងចូលផ្លែចូលផ្លែច្រើនណាជួយក្បើក្បើនេះគេនៅសំណាង ừ. đây cũng một ngày chơi đúng thầy ừ. lên đá chơi đi xếp bàn đặt ra hay go. ដូចខ្មៅអ៊ុញមើលអត់ឃើញទេចាក់ថ្ងៃទៅទៅមួយជុំទៅចូលមកតែកន្លះគីឡូនេះកន្លះគីឡូអត់បានថតតាំងពីដំបូងព្រោះអីតែឡៃតែកាន់ដងខ្លួនឯងដែរហើយហើយវាបានថតដែរអពេលគាត់លឺខំពោកថតឡើយអីចាហ្នឹងហើយបងអឺមុនហ្នឹងតលេងនេះ អឺដល់ពេលព្រឹកមិញបន្ទាប់ពីបានមួយអប់បន្ទាប់ពីអារួចដៀបប្រហែលជាចិត្តប្រហែលរបស់2គីឡូដៀបនោះ2គីឡូជាងទៅអើតាមមកនោះខ្ញុំទៅខាងនោះ ទៅខាងអឺអឺអាចង់ចង់អាងនោះចង់មកលេងលេងជាងគៀនហ្នឹងហ្នឹងហើយហ្នឹងហើយអត់មានគេឆាប់និយាយទៅគឺអាចលេងបានត្រឹមគៀនគៀនផ្លូវនេះហ្នឹងបងបងនោះនេះអឺតែជាកម្ម កន្លែង2នោះចាត់ជាកម្មហើយលេងនៅតាមនេះវាទឹកជ្រៅហើយទី2អត់មានអ្នកឆក់បាទខ្ញុំមកខ្ញុំទៅលេងខាងនោះអូបងអើយបងប្អូនអើយនិយាយទៅទឹកក៏រាក់ហើយប្រឡងស្អាតប៉ុន្តែសម្បីខ្ញុំទៅដល់ភ្លាមអ្នកអឺគាត់ដាក់ទ្រូដាក់បកាយហ្នឹងគាត់ថាអូមកលេងអីហ្នឹងអ្នកឆក់ដូចអ្នកជ្រូតស្រូវគាត់ទៅលឺអស់អស់មិនខំ ឥឡូវទៅរត់មកវិញរត់មកវិញគ្មានទេតឲ្យគប់មនុយតែបងឥឡូវមីគេចូលបានពីររួចមួយអត់ខ្ញុំទេឥឡូវមានចាំតាមដានទៀតទេចាចាំចាប់ឡើងគឺទឹកនោះក្តាល់ តាមយកអាខំខុសនេះអត់ចេញមកវិញទេណាងើបទៅដែរងើបទៅដែរ កម្មវិញទូខាងចូលមកកាខ្មោះនេះបងនេះមិនអាំងពេនខ្មោះបងអើយអាំងស្រាយសិតតែស្រាយ Uh. ចិត្តស្នេហាព្រោះបែកគ្នាយូរណាស់អម bắt đầu này bắt đầu nih này bắt đầu nha bắt đầu Sao mới? Tôi rồi. lớn, lót. Được ót nè.